អឺសម្រាប់ Man U បាទគឺ Man U ដូចខ្ញុំបានប្រាប់បងប្អូនអញ្ចឹងបាទតាំងតែពីរ៉ូណាល់ដូមកខ្ញុំឃើញស្រោចស្រង់តម្រង់បានល្អហើយបាទគួសមល្អបាទគិតថាអាចនឹងជាក្រុមប្រជែងពានអីចឹងណាបាទប៉ុន្តែដល់ពេលមើលមកប្រកួតពីរប្រកួតតិនយ៉ាស៊ីងបាទអូឡេពេលខ្លះអាចចាត់ទុកថាបន្ទោសគាត់ពេលខ្លះអាចថាគាត់មិនសូវជាល្អគ្រប់គ្រាន់យើងពិបាកស្មានមែនបាទ ពេលរ៉ូដូមកបាទសម្បីតែខ្ញុំបាទក៏គិតថាអាចនឹងជាការ push up បាទគឺគេថា motivate ក្រុម បាទក្នុងការទៅលើកពាននៅក្នុងរដូវកាលនេះដែរប៉ុន្តែវាកាន់តែអាក្រក់ទៅវិញ បាទនៅពេលដែលអឺការលេងបាទមិនត្រូវទម្រង់បាទដូចតែខ្ញុំបាទតែងតែប្រាប់បងប្អូនថា menu ការពារអាចចុកចាត់ទុកថាក្រាន់បាល់ហើយមិនតល្អ100%ទេការពារបាទនៅតែក្រាន់បាល់បាទ ខ្សែប្រយុទ្ធលើបាទតំបន់ប្រយុទ្ធលើហើយអឺបំរើប្រយុទ្ធក៏កាន់តែល្អថែមទៀតតែអ្វីដែលខ្ញុំបាទមិនទាន់ពេញចិត្តបាទអ្វីដែលខ្ញុំបាទមិនទាន់ពេញចិត្តហ្នឹងគឺអត់ពេញចិត្តទៅលើបំរើកណ្ដាលបាទរបស់ Man U បាទបំរើកណ្ដាល Man U បើយើងមើលទៅ Scott McTominay គាត់ក្មេងណាស់បាទគាត់ក្មេងមែនតើគាត់ក្មេងគាត់ខ្ចីគាត់អត់ទាន់មានបទពិសោធន៍ងាកទៅមើល Fred បាទ Fred គាត់ល្អដល់ថ្ងៃបាទគាត់ល្អដល់ថ្ងៃ អឺពេលខ្លះខ្ញុំថា Fred ខ្ញុំ troll Fred គឺលក្ខណៈថាលេងសើចព្រោះជាក្រុមរបស់ខ្ញុំបាទខ្ញុំអត់ទៅ troll ក្រុមផ្សេងទេបាទពីច្រើនខ្ញុំ troll Fred ក្នុងនាមជា ក្រុមដែលស្រឡាញ់កីឡាករដែលស្រឡាញ់តែ Fred គាត់គាត់ល្អដល់ថ្ងៃមែនអញ្ចឹងទម្រង់របស់ Fred ទីតាំងរបស់ Fred ទីតាំងរបស់ Scott គឺជាកន្លែងមួយដែលត្រូវការខ្សែបំរើ ដែលមានបច្ចេកទេសច្បាស់លាស់បាទដូចងាកទៅមើល Chelsea បាទ Kovacic បាទ Jorginho និង Conte បាទខ្ញុំលើកទៅសើកដាលរបស់អឺ Chelsea បាទ3នាក់ហ្នឹងគឺគេល្អកប់ខ្លាំងពេកបាទដែលធ្វើឲ្យ Chelsea គឺឈ្នះ Champions League ក្រោយពេលដែលលោក Lampard ដើរចេញបាទគឺលោក Tuchel ចូលមកគេគេគេរៀបត្រូវបាទអញ្ចឹងខ្ញុំចង់បានអញ្ចឹងដែរបាទខ្ញុំចង់បានឲ្យលោក Ole បាទមានកីឡាករហើយឲ្យចេះប្រើនិងឲ្យឲ្យឲ្យចេះរៀបចំតម្រង់ស៊ីបាទ អឺឧបមាថាបើខ្វះតំបន់កដាលដែលមាន Fred និង Scott គាត់លេងមិនតាន់ល្អគួរណាតែទិញបម្រើកដាលណាលេងល្អបាទយកមកពង្រឹងឬក៏ឥឡូវអត់មានយើងក៏មានកីឡាករមួយចំនួនដែរបាទដូចជា Pogba គាត់អាចលេងបម្រើកដាលបានអឺ Matic Matic គាត់យឺតបន្តិចប៉ុន្តែគាត់ចែកបាល់ច្បាស់អញ្ចឹងខ្ញុំមិនប្រកាសថាដាក់ Matic ជាមួយដណាជាមួយ Pogba គាត់ល្អទេប៉ុន្តែសម្រាប់ខ្ញុំខ្ញុំចង់ឲ្យ មែនយូបំពេញតំបន់កដាលហ្នឹងឲ្យកាន់តែល្អថែមទៀតបាទតំបន់កដាលបំរើខាងក្រោមហ្នឹងហើយសម្រាប់ខ្សែការពារនៅក្នុងរាត្រីនេះខ្ញុំកាន់តែមិនយល់ទៀតបាទមិនយល់មិនយល់មិនយល់តែម្ដងបាទអឺរឿងដែល Mark Wire គាត់ខូចបាល់ច្រើនមែនទែនបាទដំបូងទៅថាយើងនាំគ្នាទៅបន្ទោ Fred ទៅ Fred គ្នាមិនកើត តែមួយរយៈក្រោយគ្នាល្អឡើងវិញ យើងក៏ទទួលស្គាល់គាត់ល្អបាទតែដល់ពេលមកខ្វាយអើយើងមើលការប៉ះជាមួយនឹងអតឡង់តាបាទអតឡង់តាលុប2គ្រាប់មុនបាទអឺបានមកខ្វាយអើបាទជាអ្នកសុទ្ធបានមួយគ្រាប់ដែរយើងមើលការប៉ះ Leicester បាទ Leicester គឺប៉ះ Ston Dhaka គាត់សុទ្ធចូលយើងមើលអីទៀតយើងមើល Yuri Telemon គាត់សុទ្ធចូលគឺ ជាកំហុសរបស់ Mark Schreier បាទហើយមិនមែនតែមួយលើកនេះទេបាទមិនមែនមួយលើកនេះទេគឺច្រើនលើកហើយដែល Mark Schreier គាត់ផ្លាត់បាល់បាទធ្វើឲ្យគូបដិបកគាត់សុទ្ធចូលនេះមិនមែនថាគាត់ខូចម្ដងពីរដងគឺយើងបន្ទោសគាត់ទេបាទបណ្ដៃយើងបកទៅមើល legendary របស់យើងបាទដូចជា Rio Ferdinand ដូចជា Nemanja Vidic បាទនឹងខ្សែការពារសាហាយសាហាយផ្សេងទៀតដែលគេលេងកណ្ដាលបាទគឺគេអត់លេង slot ដោយ Mark Schreier ទេបាទគេអត់លេង slot ដោយ Mark Schreier ទេគឺគេលេងកាចបាទគេលេងកាច់ ដោយសារអីដើម្បីបន្លាចខ្សែប្រយុទ្ធរបស់គេហើយបើលេង slot អញ្ចឹងបាទខ្សែប្រយុទ្ធណាគេខ្លាចបាទមិនត្រឹមតែកាយទេបាទគឺគេមានយុទ្ធសាស្ត្របាទគេមានចិត្តសាស្ត្រគេចេះលេងចិត្តសាស្ត្រលេងអីចឹងទៅបាទអញ្ចឹងបានថាម៉ាកយអឺគាត់នៅស្ទើរច្រើនមែនតើបាទក្នុងនាមជាខ្សែការពារបាទអញ្ចឹងបានថាការពារបាទលីនដឡោះខ្ញុំឲ្យគាត់ល្អបាទហើយបើស្លាប់ឆ្វេងនិងស្លាប់ស្ដាំខ្ញុំឲ្យថាកាន់តែល្អទៀតបាទប៊ីសាកា ជាមួយនឹង Luxor បាទលេងប៉ិនគាត់នឹងទទួលយកបានហើយប៉ុន្តែ Mark Khoi ថ្ងៃខ្លះទៅក៏គាត់ល្អថ្ងៃខ្លះក៏គាត់មិនល្អអញ្ចឹងខ្ញុំចង់ឲ្យមើលនេះបាទដូចទៀបសំឡាងគាត់និយាយអញ្ចឹងបាទ Rodiger របស់ Chelsea បាទខ្ញុំយល់ស្រោចទឹកមកគាត់លេងមកកាចហ្មងបាទគាត់លេងកាចគាត់មិនទៅឈប់ប្របាក់ជើងគេចោលទេបាទប៉ុន្តែតិចនេះខ្សែការពារគឺគេឲ្យលេងឲ្យកាចបាទលេងឲ្យឈប់បាល់ជាអតៈជាដូច Ramos ដូចអីអញ្ចឹងបាទដូច Ramos ដូច Pique ដូចអីអញ្ចឹងបាទគឺគេលេងអញ្ចឹងបាទដូចជា Van Dijk របស់ Liverpool បាទមានធំខ្ពស់ លេងបាទគឺកាចអឺអញ្ចឹងបានខ្សែប្រយុទ្ធខ្លាចហើយបើលេង slot លំលំបាទដូចមកខ្វាយអឺទៅមួយរួចបាទម្ដងល្អម្ដងមិនល្អអញ្ចឹងណាបាទហើយមួយទៀតបាទខ្ញុំចុចទៅលោកអូឡេបាទចង់ចំណុចរសើបមួយចុះបាទអូឡេដែលខ្ញុំមិនពេញចិត្តគាត់ថាមិនពេញចិត្តក៏ពិបាកថាពេញចិត្តក៏ពិបាកឬថាធម្មតាចុះបាទសម្រាប់អូឡេបាទនៅពេលដែលប្រិយមិត្តទូទាំងពិភពលោកបាទនៅពេលដែលមានអឺ គេថា legend បាទរបស់ Man U ឲ្យយោបល់គាត់គាត់អត់ទៅស្ដាប់តាមបាទគាត់អត់ទៅស្ដាប់តាមអឺមើលបងប្អូនផុសពីលោកអូឡេខ្ញុំសូមមើល page របស់គាត់ទីសិនបាទឮថាគេដេញចោលបាទនៅទេបាទលោកអូឡេអត់ទាន់មានព័ត៌មានផ្លូវការណាថានឹងដេញគាត់ចោលទេបាទអឺតរឿងអូឡេបន្តិចបាទនៅពេលដែលគេ ឲ្យគាត់ដូរតម្រង់លេងបាទគឺក៏គាត់អត់ដូរដែរគាត់ចូលចិត្តលេងមែនតើបាទ4 2 3 1ហ្នឹងហើយ4 2 3 1ហ្នឹងបាទគឺគេហៅថាតម្រង់ហ្នឹងមែនយូលេអត់កើតទេបាទ4 2 3 1យើងឃើញគ្រប់ប្រកួតហើយបាទ4 2 3 1ហ្នឹងលេអត់កើតមែនបាទហើយ នៅពេលដែលគេមិនទាន់មិនចង់ឲ្យគាត់ដាក់ Fred លេងគាត់នៅតែផ្កើនបាទដាក់ Fred លេងទៀតបាទអញ្ចឹងគឺ បច្ចុប្បន្នមក4 2 3 1មិនមែនជាក្បួនបាទសម្រាប់ Man U លេងទេបាទមិនមែនជាក្បួនសម្រាប់ Man U លេងហើយខ្ញុំគិតថាមួយរយៈក្រោយនេះបាទមិនមួយរយៈក្រោយនេះកីឡាករកំពុងតែធ្វើស៊ីលោកអូឡេទៀតអឺយើងមើលទៅយើងមើលប្របាក់មើលចិត្តសាស្ត្រថាកីឡាករណាធ្វើស៊ីប៉ុន្តែខ្ញុំមើលតម្រង់ Man U បច្ចុប្បន្នគឺចង់ឲ្យលោកអូឡេនឹងគឺចេញបាទកីឡាករគាត់ចាប់ផ្ដើមអង្គហើយហើយអឺ សម្រាប់ផុកបាបាទសម្រាប់ផុកបាមិញគាត់ដូរចូល បាទតង់ទី2ចូលបាន5 10នាទីឈូសយកកាតក្រហមដើរចេញមួយផ្លឹបនេះសំណាងហើយបាទលីវើពូលគាត់អត់បុកយក6 7គ្រាប់គាត់ថែមនៅមួយគ្រាប់ទៀតបាទគាត់ថែមនៅមួយគ្រាប់ទៀតហើយដល់ពេលរឿងរ៉ូណាល់ដូបាទបងប្អូនខមមិនសួរដែរបាទថាតើបាទអឺគាត់តតនឹងមិនដែរសម្រាប់ខ្ញុំបាទមិនកាន់ជើងរ៉ូណាល់ដូអីទេបាទការលេងនៅពេលដែលកំពុងតែត្រូវក្រុមគូបដិបកគេថាត្រូវស៊ូពូជបាទសុទ្ធដល់4គ្រាប់ហើយ មិនបាច់តែកលាករទេបាទសូម្បីយើងតែយើងជា fan ណាក៏យើងរៀងមូម៉ៅក្តៅក្រហាយដែរបាទអញ្ចឹងរ៉ូណដូគាត់មកប្រើទៅហើយបាទគាត់មួម៉ៅមកប្រើទៅហើយតែបើមើលលើការទាត់របស់គាត់គាត់អត់ទាត់សម្ដៅខ្លួនរបស់ Curtis Jones ទេបាទគឺគាត់ទាត់សម្ដៅបាល់ប៉ុន្តែ កាយវិការហ្នឹងបាទគឺបើនិយាយចំគឺវាមិនត្រឹមត្រូវទេ បាទដោយសារអី Curtis Jones គាត់ដេកលើបាល់ទៅហើយហើយបាល់ចំពោះបាទរបស់ Curtis Jones អញ្ចឹង ការទាត់របស់រ៉ូណាល់ដូបើទោះបីជាមិនមានចេតនាទាត់ឲ្យចំខ្លួនឬទាត់ឲ្យចំបាល់មែនតែវាមិនសូវជាជាសកម្មភាពមួយល្អទេបាទតែយ៉ាងណាខ្ញុំយល់អារម្មណ៍ថារ៉ូណាល់ដូគាត់មួមកក្តៅកាហាយមកឆៅអញ្ចឹងទៅអាញាកដៅក៏ដកការលឿងឲ្យមួយបាទអឺបកមករឿងអូឡេវិញបាទបកមករឿងអូឡេវិញសម្រាប់ខ្ញុំបាទសម្រាប់ខ្ញុំបាទគឺអឺខ្ញុំចង់ឲ្យលោកអូឡេ ដូច Chelsea អញ្ចឹងបាទគឺនៅពេលដែល Frank Lampard គាត់ដឹកនាំមកកើតខ្ញុំចង់ឲ្យដូរគ្រូមកប៉ុន្តែសម្រាប់ខ្ញុំបាទខ្ញុំចង់ឲ្យនិយាយទៅសម្រាប់ខ្ញុំក៏ខ្ញុំអត់ទុកចិត្តអត់ទុកចិត្តដែរថានៅពេលដែលដូរអូឡេចេញទៅស៊ីដានបាទឬក៏កុងតេដែលបងប្អូនចង់បានហ្នឹងមកជួយមែនយូបានល្អដែរឬក៏អត់ព្រោះអីអញ្ចឹងអឺនៅពេលដែលគ្រូអំបឹកមួយចូលមកគឺគាត់ត្រូវការការរៀបចំ ទម្រង់របស់គាត់ការរៀបចំកីឡាកររបស់គាត់ឲ្យត្រូវតាមអេគីបរបស់គាត់ហើយបាទទើបអាចដឹកនាំក្រុមមួយនឹងទៅប្រជែងពានបាន បាទអញ្ចឹងខ្ញុំអត់ប្រកាសថាកុងតេនិងស៊ីដានចូលមកនឹងត្រូវទេបាទស៊ីដានទោះបីជាគាត់ធ្លាប់ដឹកនាំជាមួយនឹងរ៉ូដូឈ្នះ Champions League តែវាជារឿង3 4ឆ្នាំ5ឆ្នាំមុនបាទ3 5ឆ្នាំមុនមកដល់ឥឡូវរ៉ូដូគាត់ធ្លាក់ speed សល់ទៅបច្ចេកទេសស៊ីដានក៏មិនអាចប្រើគាត់តាមផែនការរបស់គាត់បានទៀតដែរ បកមកមើល Chelsea វិញបាទនៅពេលដែល Frank Lampard ចេញទៅហើយលោក Tuchel ចូលមកគឺលោក Tuchel ចូលមកហ្នឹងគឺគ្រប់ជើងរបស់គាត់ហើយបាទគ្រប់ជើងរបស់គាត់ហើយលោក Tuchel ចូលមករៀបស៊ីតែម្ដងគណៈដៃកីឡាករលោក Lampard អ្នកប្រមូលចូលមកអញ្ចឹងបានថាអឺអឺការចាក់ចេញរបស់ Ole ខ្ញុំចង់ឲ្យគាត់ចេញប៉ុន្តែពួកអីយើងមិនអាចបន្តនៅឲ្យចាញ់រហូតចឹងបានទេវា3ឆ្នាំទៅហើយបាទវា3ឆ្នាំតែទៅហើយអញ្ចឹងបើសិនជាបន្តទៀតថាតើ វាមានរូបភាពយ៉ាងណាកើតឡើងអញ្ចឹងបើថាខ្ញុំចង់ដូរបើតែក៏ខ្ញុំពេលដែលដូរទៅខ្ញុំក៏ទុកចិត្តដែរថាតើគ្រូរបស់ផ្សេងទៀតហ្នឹងគាត់មកហ្នឹងល្អជាងអូលេឬក៏នៅចាញ់អូលេបាទព្រោះអីតម្រងរបស់អូលេបើនិយាយឲ្យមើលដែលតែខ្ញុំតសើគឺខ្ញុំតសើស្លាបលេងទេបាទលូកសគាត់លេងល្អល្អមែនទែនបាទប៊ីសាកាទោះបីជាគាត់មិនអាច support ប្រព័ន្ធប្រយុទ្ធបានតែគាត់នៅក្នុងតម្រង ការពាររបស់គាត់ គឺវិសាកាល្អបាត់ទៅហើយ បាទតែគាត់ស្ទើរគេថា support ទៅប្រព័ន្ធប្រយុទ្ធគាត់លឿនគាត់អតខខ្លាំងគាត់ឈូសបាន slide បាន តែនៅពេលដែលលេងបាល់លើគាត់ support ទៅសូវត្រូវបាទហើយដល់ពេល Bruno បាទ Rashford Rashford មួយយ៉ាងនេះក៏ចប់ដែរដូចខ្ញុំប្រាប់បងប្អូនយើង Rashford រៀងកំណាញ់បាល់មែនតើ Greenwood ដូចគ្នា បាទតែបើ Bruno គាត់ល្អតែគាត់ពេកក៏អត់កើត Pogba បើគាត់ដាក់ចិត្តលេងគឺ ខ្ញុំគិតថាតំបន់កដាលផុកបារ៉ាប់រងតែឯងក៏បានដែរតែគាត់តែគាត់រៀងហត់បន្តិចអឺកីឡាករដែលកប់ចោលទៀតបាទដូចជា Wonderback បាទដូចជា Sancho ទិញមកមិនសូវបានចូលលេង Wonderback នោះអត់សោះតែហ្មងបាទមិនសូវបានចូលលេងទេអញ្ចឹងបានអឺចាត់ទុកថាលោកអូឡេស្តៀងនឹងឡាំផាតសឹង90%មានកីឡាករតែមិនទាន់ចេះប្រើបាទមានមិនទាន់ចេះប្រើអញ្ចឹងបានអឺ អឺនៅពេលដែលដូរលោកអូឡេចេញມັນប្រកាសថាមានគ្រូមកចូលមករៀបត្រូវយកដូចលោក Thatchel ទេបាទយើងមើលតាមដែរព្រោះគ្រូមួយមួយចូលមកមានបច្ចេកទេសបើយើងមើលលើដៃគូយើងបោះយើងដែលចាញ់យប់នេះផ្ទាល់តែម្ដងទៅក៏គាត់មានប្រវត្តិដូចលោកអូឡេដែរបាទចូលមកតាំងពីក្លឹបនៅតាទេ បាទលោកក្លបបាទគាត់ចូលមកគាត់ខ្វះកីឡាករនេះគាត់ទិញមកក្លបកីឡាករនោះគាត់ទិញមកគាត់ចូលមក3ឆ្នាំបាទតម្រាំតែឲ្យលីវើពូលបាទឈ្នះអីគេឈ្នះ Premier League ឈ្នះ Champions League នឹងឈ្នះពានផ្សេងៗទៀតអញ្ចឹងគេត្រូវការរៀបចំក្រុមដូចជា3ឆ្នាំអញ្ចឹងហើយបាទ Liverpool បាទអញ្ចឹង Ole ដូចគ្នានេះជាឆ្នាំទី3របស់គាត់ហើយបាទសម្រាប់ការ Bill Man U ឲ្យទៅក្រុមបញ្ចេញពាន តែมันបាន Bill ឲ្យមានតម្រុយថាលើកពានទេបែរជាអត់ឆ្នាំមុនគឺលេង Europa League បែបដាច់ព្រាត់ជាមួយនឹង Villarreal ពេលនឹងទីប្រវត្តិសាស្ត្រហើយបាទទាត់ដល់អ្នកចាំទីក៏នៅតែមិនបានពានទៀតអញ ក៏មិនបន្ទោសគាត់ដែរបាទកាលនោះគឺគឺគាត់ត្រូវកែចំក្រុមឆ្នាំនេះទិញមកច្រើនហើយបាទមានកាវ៉ានីបាទមានសាន់ឆូបាទមានរ៉ូណាល់ដូមានអីមកហ្នឹងបាទក៏មិនទាន់ឃើញអ្នករីចម្រើននេះគួរឲ្យកត់សម្គាល់ដែរបាទអញ្ចឹងមិនថាអនាគតអូឡេសម្បីតែខ្ញុំមកជា fan man u មែនតើហ្នឹងក៏ខ្ញុំអឺមិនហ៊ានថាមិនដែរបាទមិនប្រកាសថាយ៉ាងណាដែរគ្រាន់តែថាខ្ញុំអត់ចង់ឃើញរូបភាពបែបហ្នឹងទៀតទេខ្ញុំចង់ឲ្យលោកអូឡេចេញប៉ុន្តែបាទ នៅពេលដែល Zidane ឬក៏ Conte ដែលបងប្អូនចង់ឲ្យមកហ្នឹងថាតើគាត់ពិតជាចូលមកត្រូវកលៈទេសៈរបស់ Man U ចាំបានន័យថាតើកីឡាករបច្ចុប្បន្នហ្នឹងត្រូវទៅនឹងទម្រង់លេងនៃការរៀបចំរបស់លោកកង់ទេឬក៏លោក Zidane អត់ចឹងហើយបាទខ្ញុំកន្លែងនេះខ្ញុំអត់ទាន់ប្រកបចិត្តទេថាតើពីអ្នកគាត់ចូលមកហ្នឹងគឺចូលមកត្រូវឬក៏ចូលមកខុសបាទបាទចឹងមិនថា ដូរគឺត្រូវកដូរហើយបាទតែខ្ញុំអត់ចង់ឃើញឲ្យការរូបភាព ចាញ់ហ្នឹងវាដដែលដដែលអញ្ចឹងណាបងប្អូនអរគ្នាហើយអឺចាញ់1-0 2-0បាទជាមួយនឹង Liverpool បាទមិនមែនជាក្រុមខ្សោយអីបាទក្រុមខ្លាំង1-0 2-0វាយើងធម្មតាទេបាទប៉ុន្តែចាញ់5-0វាមិនមែនជារឿងធម្មតា បាទគឺវាមិនធម្មតាបាទចាញ់ដល់5-0បាទហើយបាទធម្មតាទេបាទ fan Liverpool ពេលគាត់ឈ្នះបាទគឺគាត់សប្បាយចិត្តហើយ fan Man U ដែលចាញ់គាត់ពិបាកចិត្ត មិនថា fan ក្រុមណាទេ បាទតែឈ្នះគឺគាត់សប្បាយចាញ់គឺគាត់រៀងសែតអញ្ចឹងណាបាទអឺដូចខ្ញុំនិយាយប្រាប់បងប្អូនអញ្ចឹងឈ្នះឲ្យវាមានតម្រងល្អចាញ់ក៏ឲ្យវាមានតម្រងល្អគួរឲ្យចង់មើលអញ្ចឹងណាអញ្ចឹងបានសម្រាប់នៅក្នុងយុគនេះខ្ញុំលំអិតបន្តិចទៀតចុះបាទតម្រងដែលខ្ញុំអត់ពេញចិត្តខ្លាំងជាងគេហ្នឹងគឺតម្រងកណ្ដាលបាទរបស់ Scott McTominay តម្រងការពារបាទរបស់ Mark Royer និងទម្រង់ប្រយុទ្ធបាទរបស់អឺ Rashford ជាមួយនឹង Ronaldo បាទខ្ញុំ fan កាប់បុករបស់ Ronaldo មែនប៉ុន្តែយុគមិញយុគនេះខ្ញុំឃើញ Ronaldo ក៏អត់សូវមានបាល់លេងមែនហើយបើ Rashford មួយទៀតបាទគឺគាត់កាន់តែលេងកំណាញ់បាល់មែនតើបាទលេងកំណាញ់បាល់មែនតើអឺខ្ញុំគិតថាលីវើពូលគឺលេងរឿងតម្លាក់ដៃដែរបាទតង់ទី2បានឃើញថាលីវើពូលគាត់មិនសូវសុទ្ធ បានមកក្របឲ្យគាត់លេងតម្លាក់នេះបើថាកាតក្រហមមួយបើមិន C8 ក៏បានដែរខ្ញុំនិយាយមែន C8 ក៏លីវើពូលអាចធ្វើបានដែរតែខ្ញុំគិតថាលីវើពូលគាត់អាចថា C15 បាទតែដូចយើងនិយាយភាសាសាមញ្ញគឺຕົកមុខរាប់គ្នាហើយប្រវត្តិរបស់ក្រុមទាំងពីរបើនិយាយទៅប៉ះគ្នាគឺមួយរយៈក្រោយនេះមែនយូមិនដែលឈ្នះលីវើពូលទេបាទគឺលីវើពូលឈ្នះស្មើឈ្នះស្មើអញ្ចឹងទៅបាទបងប្អូនសួរថាតើសម្រាប់ចិត្តខ្ញុំចង់ឲ្យដូរលោកអូឡេដេញចេញឬក៏អត់ សម្រាប់ខ្ញុំខ្ញុំឆ្លើយថាខ្ញុំគ្រប់គ្រងឲ្យដកលោកអូលេចេញបាទដកលោកអូលេចេញអឺនេះបាទ page របស់លោក Fabrizio Romano បាទគឺគាត់បានសេថា I have come too far uh, we have come too far as a group and we are too close to give up now បាទអឺអញ្ចឹងបានន័យថាអឺបើនិយាយពីសរុបទៅគឺគាត់អត់ទាន់ត្រូវបានគេដេញចោលឡើយទេបាទ គាត់ចង់ឲ្យក្រុមបាទគឺគេថាមានទំនុកចិត្តបាទនឹងខិតខំប្រឹងប្រែងបន្តទៀតបាទលោកម៉ូញ៉ូបាទដឹកនាំរ៉ូម៉ាឥឡូវនេះបានកាតកំហមួយហើយបាទគេដេញចេញពីកន្លែងកៃគូវឹកបាទចូលទៅខាងក្នុងហើយបាទអញ្ចឹងសម្រាប់ខ្ញុំអត់បានឡាយប៉ារីសទេបងប្អូនអរគ្នាបាទឡាយតែ Premier League ទេបាទមិញដោយសារតែចេញពី CDN មកដល់ផ្ទះបាទយូពេកមកដល់ផ្ទះបាទមិនទាន់ដូរកៅអៅទេបាទគឺក៏ឡាយជូនបងប្អូនតែម្ដងទៅអូខេបាទអញ្ចឹងអឺ បែកភាពដែលចូលមកជំនួសរបស់លោកអូឡេបាទគឺមានតែ2ទេបាទគឺលោកកង់តេនិងលោកស៊ីដាន់អានេះខ្ញុំគិតថាបងប្អូន ស្រឡាញ់ពីអ្នកគាត់ប៉ុន្តែចៃដន្យអីបាទក្រែងលោមែនយូច្រឡឹងឃើញគ្រូណាផ្សេងក្រៅទៅពីស៊ីដាន់និងកង់តេអានឹងយើងចាំមើលបន្តទៀតបាទអឺខ្ញុំដូចអត់ឃើញ Rashford on ឬក៏កំណាញ់បាល់អីសោះបាទ Rashford គាត់អត់ on ទេបាទ Rashford គាត់អត់ on ទេ លំដាប់ត្រឹមខ្សែប្រយុទ្ធ Rashford អត់អន់ទេបើនិយាយពីក្នុងប៉េះទឹក Super គាត់សឹងតែឡើងលើខ្សែប្រយុទ្ធទាំងអស់ប៉ុន្តែបើកំណាញ់បាទគឺគាត់កំណាញ់មែនបាទបើសិនជាយើងមើល Rashford បាទតាំងពីទីបងគាត់ពាក់លេខប្រមាណលេខ39លេខ19គាត់ចូលមកដបងដបងបាទគឺ Rashford គាត់លេងសង់តង់គ្នាណាបាទនៅប្រព័ន្ធប្រយុទ្ធខាងលើប៉ុន្តែមួយរយៈនេះ Rashford គឺគាត់គេថាមាន confidence ក្នុងការលេងអញ្ចឹងគាត់ជាមលេងអូសសុទ្ធ រ៉ូលរបស់គាត់សុទ្ធអត់ខុសទេបាទព្រោះអីខ្សែប្រយុទ្ធគេលេងតម្រូវឲ្យសុទ្ធប៉ុន្តែបើសិនជាគាត់ចេញបាល់សហការជាមួយនឹងដៃគូគឺគេហៅថាអាចមានឱកាសច្រើនបាទអាចមានឱកាសច្រើនខ្ញុំចង់បានលេងអញ្ចឹងខ្សែប្រយុទ្ធគាត់លេងសុទ្ធអត់ខុសទេបាទអញ្ចឹងគឺគាត់សុទ្ធទៅចូលមិនចូលជារឿងរបស់គាត់ប៉ុន្តែគេគេមើលដែរបើសិនជាគាត់សុទ្ធមិនចូលច្រើនពេកវាជាជាការនត់ទុកបាទរបស់គុំវឹកមួយមួយបាទម៉ូញូ